Thank you. ទៅឆ្ងាយពីអូនឡើយមានរាល់ថ្ងៃគេស្រមៃចង់តែនៅក្បែរអូនមានរាល់ថ្ងៃនឹកតែស្រីចង់តែអបកាយអូននឹងអូនវិញមែនអូពេលនេះមកចង់ក្បែរអូនណានឹងពេលដែល ពេលគ្មាន ងទៅឆ្ងាយពី